អូខេអញ្ចឹងមុនដំបូងនេះគឺខ្ញុំនិយាយពីចំណាប់អារម្មណ៍របស់ខ្ញុំតាក់ទងទៅនឹងការចាប់ឆ្នោតទៅលើពានរង្វាន់ Ballon d'Or កាលពីយប់មិញដែល Messi បានឈ្នះពាន Ballon d'Or ជាលើកទី7របស់គាត់នៅក្នុងអាជីពបាល់ទាត់អាយុ34 35ឆ្នាំឈ្នះពាន Ballon d'Or មួយមួយគ្រឿងទៀតបាទអញ្ចឹងមួយគ្រឿងយប់មិញនេះគឺឡើងដល់អឺ7ហើយ7ដងហើយបាទដែល Messi បានឈ្នះពាន Ballon d'Or នេះណាបាទ ហើយសរុបមកគឺមេស៊ីឈូលេខ1ក្នុងនាមជាកីឡាករដែលឈ្នះពានបាឡុនដ័រច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាករដែលធ្លាប់ឈ្នះពានបាឡុនដ័រនេះគឺមេស៊ីឈ្នះច្រើនជាងគេ7ដងហើយបន្ទាប់មកគឺរ៉ូណាល់ដូឈ្នះ5ដង Johan Cruyff ដែលជាអតីតវីរបុរសរបស់ឡង់ឈ្នះ3ដង Michel Platini អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុបហើយនឹងជាអតីតវីរបុរសរបស់បារាំងឈ្នះ3ដង Van Basten បាទ កីឡាកររបស់ជាភ្លើងដូចមិនសូវភ្លឺមិនទេបាទ Van Basten កីឡាកររបស់ហូឡង់ឈ្នះ3ដង Beckenbauer Beckenbauer បាទកីឡាករអតីតកីឡាកររបស់អាល្លឺម៉ង់ឈ្នះ2ដង Di Stefano អតីតកីឡាកររបស់ Real Madrid ហើយនឹងគាត់មានពីជាតិអេស្ប៉ាញផងអសអង់ទីនផងឈ្នះ2ដងធ្លាប់ជាអតីតកីឡាកររបស់ Real ណាហើយ Kevin Keegan អតីតកីឡាករ Man U សំដៅអតីតកីឡាករជំនឿជាតិអង់គ្លេសឈ្នះ2ដង រ៉ូណាល់ដូរបស់ប្រេស៊ីលឈ្នះ2ដងហើយនឹងរូមីនិកខារូមីនិកបាទអាឡម៉ង់ហ្នឹងក៏ឈ្នះ2ដងដែរអញ្ចឹងសរុបទៅ10នាក់នេះយើងឃើញកីឡាករថ្មីថ្មីមេស៊ីនិងរ៉ូណាល់ដូឈ្នះច្រើនជាងគេហ្មងបាទដាច់អតីតវីរៈបុរសចាស់ចាស់ហ្នឹងណាតែបញ្ហាវានៅត្រង់ថាការឈ្នះពានបលិនដលលើកទី7របស់មេស៊ីនេះវាទទួលបានការរីកគុណច្រើនគួរសមពីសំណាក់អ្នកតាមខ្លុំមើលនៅ ព័ត៌មានដេឡាបាល់ទាត់ ជាពិសេសគឺអាចនិយាយថាបានថា fan មិនមែនទេ fan មេស៊ីក៏បានដែរបាទចង់និយាយថា fan បាល់ទាត់ទូទៅគឺប្រហែលជាពាក់កណ្ដាលគាត់អត់គ្រប់គ្រងចំពោះការចាប់ឆ្នោតនេះទេលទ្ធផលចេញមកនេះអ្នកខ្លះថាលំអៀងបាទអ្នកខ្លះថាលំអៀងអ្នកខ្លះទៀតថាវាមិនសុក្រិតយុតិធធបាទមិនមិនអាចទទួលយកបានអញ្ចឹងណា មិនអាចទទួលយកបានមេស៊ីមិនគួរឈ្នះពានបាឡុនដលលើកទី7នេះទេអានេះគឺជាការលើកឡើងសូម្បីតែមិនមែនតែអ្នកយើងតាមដានទេកីឡាករមួយចំនួនខ្លះហ្នឹងក៏គាត់បានលើកឡើងដូចគ្នាចឹងដែរខ្ញុំលើកឧទាហរណ៍ដូចជា Iker Casillas អតីតអ្នកចាំទីក្រុមជំនួយជាតិអេស្ប៉ាញនិងក្រុមរៀលម៉ាឌ្រីតគាត់បាននិយាយថាបាទអឺរ៉ូណាល់ដូគឺជាមេស៊ីគឺជាកីឡាករដ៏ឆ្នើមហើយនាពេលបច្ចុប្បន្នប៉ុន្តែបាឡុនដលលើកនេះគឺមិនស័ក្តិសមសម្រាប់គាត់ឡើយ។ នេះតាមសម្ដីរបស់ Iker Casillas Toni Kroos ក៏បាននិយាយដូចគ្នាដែរគាត់ថាអឺកីឡាករមានច្រើនដែលអាចកីឡាករក្នុងឆ្នាំនេះ គឺសមាជិកដែលត្រូវឈ្នះបលន់ដ័រមិនមែនជា Messi នោះទេនេះគឺគឺជាសម្ដីចេញពីអតីតកីឡាករនិងកីឡាករផ្សេងៗទៀតខ្ញុំអត់បាច់លើកឡើងទេបាទគាត់ខ្ញុំនិយាយតែពីរអ្នកហ្នឹងបានទេតែតែឥឡូវតូនីគ្រូលេងរៀលហើយអឺ កាស៊ីឡាទៅកាក់កីឡាករអូលវរីលហើយនឹងមានកីឡាករផ្សេងទៀតទៀតដែលគេជួនកាលគេគេមើលឃើញថាវាមិនស័កសមដែរតែគេអត់និយាយចេញអញ្ចឹងហើយបើអ្នកគ្រប់គ្រងនៅស្រុកខ្មែរយើង អ្នកខ្លះគាត់និយាយចេញអ្នកខ្លះក៏គាត់អត់និយាយគាត់គិតថាវាស័កសមវាអីចឹងទៅអឺបងប្អូនចង់ដឹងពីការគិតផងខ្ញុំខ្ញុំខ្ញុំអត់ទៅម្នាស់រឿងមេស៊ីឈ្នះបលុនដរទេប៉ុន្តែខ្ញុំចាប់អារម្មណ៍ទៅលើការរិះគន់ មេស៊ីឈ្នះប្លុនដ័រវាមិនថាមិនសមពេកទេវាសមដែរវាសមវាស័កសមដែរក៏ប៉ុន្តែវាមិនសមខ្លាំងដែលត្រូវឈ្នះលើកទី7ហ្នឹងគាត់ថាបើគាត់ថាគាត់ឲ្យឈ្នះគាត់ឈ្នះប្លុនដ័រឲ្យខ្ញុំគិតមកខ្ញុំថាវាដូចជាអត់អត់វាយវាយប្រហាផ្លូវចិត្តខ្ញុំទេបាទដូចជាធ្វើឲ្យខ្ញុំឈឺចាប់អីចំពោះការផ្ដាល់ឲ្យមេស៊ីឈ្នះពាន7ដងនេះទេប៉ុន្តែអ្វីដែលខ្ញុំគិតខ្ញុំគិតទៅលើការរិគុណវាអាច ហៅថាអើវាលអៀងខ្លះដែរបាទវាមិនអត់ទេ មើលទៅប៉ុន្តែចេះបងប្អូនត្រូវយល់ថាយើងមើលពី statistic ពើមើលពី statistic បាទ statistic បាទយើងមើលទៅយើងឃើញនេះ Messi ឆ្នាំ2021ហ្នឹង49ប្រកួត រកបាន40គ្រាប់នេះយើងនិយាយពីគ្រាប់បាល់បាទ Lewandowski ដែលគេគិតថាស័ក្តិសមឈ្នះពានម៉ាឡុងដរឆ្នាំនេះ 45ប្រកួតនៅឆ្នាំ2021នេះគាត់រកបាន54គ្រាប់ណាហើយអាស៊ីសបាទបានថាការបញ្ជូនមេស៊ី49ប្រកួតនឹងគាត់បញ្ជូន16ដងហើយ តែម្សិលយប់មួយថ្ងៃអាទិត្យនឹងលេងមួយសានអេសៀនគាត់បញ្ជូន3ដងតែឯងទៀតបាទបញ្ជូន hat trick ហើយសម្រាប់ Lewandowski 45ប្រកួតរបស់គាត់នឹងគឺបញ្ជូនបានតែ8ដងទេហើយបញ្ជូនមិនបានតិចគាត់ប្រយុទ្ធ គាត់មិនមែនបំរើប្រយុទ្ធដោយមេស៊ីទេយើងប្រៀបថាអញ្ចេះប្រៀបធៀបអញ្ចេះវិញណាណាយើងប្រៀបធៀបអញ្ចេះវិញ ហើយបើបងប្អូនប្រៀបធៀបក្របបាល់ឥឡូវយើងយកការវិភាគទាំងអស់គ្នាបើបងបើបងប្អូនយកប្រៀបធៀបយកក្របបាល់ថា49ប្រកួតរបស់មេស៊ីរកបាន40គ្រាប់ហើយ45ប្រកួតរបស់ Lewandowski រកបាន54គ្រាប់វាច្រើនជាងមេស៊ីហើយប៉ុន្តែមើលតួនាទីថាមេស៊ីជាខ្សែបម្រើប្រយុទ្ធឬក៏ប្រយុទ្ធក្នុងប្រអប់ដោយ Lewandowski យើងកុំជជែកគ្នាវែងឆ្ងាយយើងយកអស្ថិតិនឹងមកមើលហើយចាំយើងវិភាគទាំងអស់គ្នាណាកុំឲ្យយើងថាអូបងឯងលំអៀងទៅខាងនេះអ្នកឯងនឹងនិយាយនេះមិនត្រូវទេអ្នកនោះនិយាយមិនត្រូវយើងយើងយើងយើងយើងថ្លឹងថ្លែងមួយខ្ញុំឥឡូវខ្ញុំយើងថ្លឹងថ្លែងមានសតិក្នុងដៃបងប្អូននេះសតិក្នុងដៃណាមែននេះឯងបាទសតិក្នុងដៃអញ្ចឹងយើងមើលសតិទាំងអស់គ្នាអឺអញ្ចឹង49ប្រកួតមេស៊ីប្រកួតច្រើនជាង Lewandowski 4ប្រកួតទេ គ្រាប់បាល់មេស៊ីរកបាន40លេវ៉ាន់ដូស្គីរកបាន54ការបញ្ជូនមេស៊ីក្នុងនាមជាខ្សែបម្រើប្រយុទ្ធរកបញ្ជូនបាន16ដង Lewandowski បញ្ជូនបាន8ដងអញ្ចឹងខ្ញុំមើលទៅកន្លែងនេះបើបងប្អូនផ្ដោតទៅលើការតន់បញ្ចូលទី វាពិបាកនៅក្នុងការប្រៀបធៀបគ្នាណាពីព្រោះអីពីព្រោះ Messi បម្រើប្រយុទ្ធគាត់មានប្រយុទ្ធចំចំតួក្នុងប្រអប់ដោយ Lewandowski ទេគាត់រកបាល់គ្រាប់បាល់បានតិចជាង Lewandowski មិនមែនជារឿងអីគួរឲ្យភ្ញាក់ផ្អើលទេ ផ្ទុយទៅវិញ Lewandowski ដែលបញ្ជូនបានតិចជាង Messi ក៏មិនគ្មានអីជារឿងដែលគួរភ្ញាក់ផ្អើលដែរពីព្រោះគាត់ជាប្រយុទ្ធក្នុងប្រអប់គាត់ចាំតែគេភាកច្រើនគេបញ្ជូនឲ្យគាត់គាត់នៅលើស្រាប់អាហ្នឹងវា logic ឯងបងប្អូនអ្នកខ្លះគាត់យកកន្លែងហ្នឹងមកប្រៀបធៀបគ្នាណាបាទគាត់យកកន្លែងហ្នឹងមកប្រៀបធៀបគ្នាតែពេលប្រៀបធៀបគ្នាទៅខ្ញុំថាអត់ logic ទេខ្ញុំកុំប្រៀបធៀបគ្នាអញ្ចឹងអារឿងក្របបាល់រឿងការបញ្ជូនហ្នឹងប្រៀបធៀបគ្នាអត់បានទេពីព្រោះតួនាទីកីឡាករពីរហ្នឹងបើបងប្អូនយក Lewandowski ទៅប្រៀបធៀបមួយ Benzema បាទណា បងប្អូនយល់ Lewandowski ទៅប្រៀបជាមួយ Benzema បានបាទ Benzema 50ប្រកួតបាទ35គ្រាប់តិចជាង Lewandowski អូខេទទួលស្គាល់ចាញ់ Lewandowski តែ Benzema បញ្ជូនបានច្រើនជាង Lewandowski គាត់បញ្ជូនបាន14ដង Lewandowski បញ្ជូនបានតែ8ដងបាទអញ្ចឹងអ្នកខ្លះគាត់យកអានឹងមកធ្វើមូលដ្ឋានណាទី1ការសុទ្ធចំគោលដៅយើងនិយាយពីការសុទ្ធចំ shot on target មេស៊ី49មង្គលគាត់ shot on target សុទ្ធចំគោលដៅ103ដង Lewandowski ទាត់ចំគោលដៅ98ដងឃើញទេការសុទ្ធចំគោលដៅទោះបីចូលមិនចូលគឺជាការគម្រាមកំហែងទៅលើគូប្រកួតបាទ attempt បាទទៅលើគូប្រកួតដូច្នេះវាគឺជាស្ថិតិមួយដែលយើងអាចយកមកនិយាយបានថាគាត់គឺជាកីឡាករដែលមាន big impact នៅលើទីលានច្រើនដែរ បើព្រៀបធៀបមួយ Lewandowski គាត់សុទ្ធចំគោលដៅក្នុងនាមសាប្រយុទ្ធផងណា98 8ដងអញ្ចឹងមកយើងយកអានឹងមកប្រៀបធៀប với គ្នាវិញទៅអញ្ចឹងស្ថិតិខ្លះកន្លែងខ្លះយើងអាចប្រៀបធៀបបានកន្លែងខ្លះគឺมันអាចប្រៀបធៀបគ្នាបានទេតំបន់លេងខុសគ្នាបើពីរអ្នកហ្នឹងប្រយុទ្ធចំតួដូចគ្នាអូខេខ្ញុំខ្ញុំទទួលស្គាល់ប្រយុទ្ធចំតួដូចគ្នាយកគ្រាប់បាល់ជា goal top scorer ហ្នឹងយកមកនិយាយបានណាកុំកុំយកកុំយកគ្រាប់បាល់ហ្នឹងមកនិយាយអត់ត្រូវទេបាទអត់ត្រូវទេ big chance big chance miss បាទឱកាសល្អល្អដូចដាច់ទៅមួយស្មើអីទាត់អត់ចូលអញ្ចឹងណាបាទមេស៊ី2 10ដងណាណា Lewandowski 35ដងគាត់35ដងមកគាត់ប្រយុទ្ធក្នុងប្រអប់អញ្ចឹងអា Big Chan ហ្នឹងបើថាឱកាសល្អល្អដាច់មួយស្មៅមួយអ្នកចាំទីអីអញ្ចឹងទៅគាត់តតទៅចូលនោះវាមានឱកាសច្រើននេះ Messi អាហ្នឹងគេដាក់ឲ្យទាំងអស់ឲ្យបងប្អូនមើលឲ្យប្រៀបធៀបគ្នាកុំឲ្យថាអូចេះតែឲ្យបន្ទុកចេះតែឲ្យអីយើងយកអាហ្នឹងមកមើលបន្តិចទៅបាទ dribble complete មាន dribble complete tactical បាទការឈូសការតាក់យោបាល់ណា point won by goal 49ប្រកួតហ្នឹងគឺថា Messi និយាយទៅបើលើប្រកួតឲ្យក្រុមគាត់ហ្នឹងគឺថាបើគាត់ទាត់ចូលតើហ្នឹងបាន22ពិន្ទុហើយបាទហ្នឹងគេគេប្រៀបធៀបអញ្ចឹងអញ្ចឹងសម្រាប់ Messi ឆ្នាំ2021នេះគាត់ជួយសម្រេចឲ្យក្រុមជម្រើសជាតិហើយនិងក្រុមអាជីពរបស់គាត់បាន2ពានទី1 Copa del Rey ដែលនៅអេស្ប៉ាញតាមឆ្នាំទៅណា ឆ្នាំទៅហ្នឹងហើយក៏នឹងបាសេហើយនឹងពានកូប៉ាអាមេរិកាឈ្នះឲ្យឈ្នះជាមួយជាអសង់ទីមណា Lewandowski សម្រាប់ក្លឹបអាជីពគឺឈ្នះ Bundesliga ឲ្យបាយឺនមួយគត់ហើយនឹងឈ្នះក្លឹប World Cup ជាមួយនឹងបាយឺនម៉ូនិចតែប្រទេសប្រទេសរបស់គាត់ប៉ូឡូញអត់បានឈ្នះអីទេយើងឃើញប៉ូឡូញលេងនៅក្នុង Euro លេងអត់ឈ្នះអីផងហ្នឹងបាទតែផ្ទុយផ្ទុយគ្នាពី Messi Messi ឈ្នះ Copa America ឆ្នាំ2021ហ្នឹងបាទទើបឈ្នះយើងឃើញកន្លងទៅថ្មីថ្មីហ្នឹងដែរបាទ អញ្ចឹងបើនិយាយពីសមិទ្ធផលដែលយកពៀនឲ្យក្លឹបឯនៅប្រទេសចាញ់ចាញ់នេះបាត់ហើយចាញ់មេស៊ីបាត់ហើយអឺពៀន2ដូចគ្នាមែនក្នុងឆ្នាំ2021ហ្នឹងប៉ុន្តែពៀនមេស៊ីធំជាងរឿងកូប៉ាអាមេរិកាពៀនរបស់អឺ Lewandowski ត្រឹមពៀនលីកកំពូលហើយបើយើងឈ្នះទូទៅហ្នឹងបើយើងឈ្នះស្ទឹងស្ទឹងរាល់ឆ្នាំហើយបើយើងនិយាយយ៉ាងវិញបើយើងឈ្នះស្ទឹងរាល់ឆ្នាំហ្មងបាទវាអត់មានអីប្លែកដែលបើយើងឈ្នះ Bundesliga ឈ្នះស្ទឹងរាល់ឆ្នាំវាអត់មានអីប្លែកបងបាទ ប៉ុន្តែសម្រាប់ Messi ឆ្នាំហ្នឹងគុណភាពរបស់គាត់គឺគាត់ឈ្នះកូប៉ាអាមេរិកាពានធំដែរនៅក្នុងតំបន់អាមេរិកឡាទីនវាស្មើនឹងពានយូរ៉ូអញ្ចឹងកូប៉ាអាមេរិកាហ្នឹងណាបាទដែលលេងឈ្នះប្រេស៊ីលណាបាទតែគាត់ថា Lewandowski គាត់ឈ្នះ Bundesliga ផងគាត់ឈ្នះ Club World Cup ផងក្នុងក្នុងរយៈពេល2020 21ហ្នឹងបាទ individual award បាទពានរង្វាន់សម្រាប់ខ្លួនឯង Messi ឈ្នះ La Liga top scorer ទាត់បញ្ចូលទីច្រើននៅ La Liga រដូវកាលមុន Copa America top scorer បានន័យថា ពៀនកូប៉ាអាមេរិកាក៏ជាអ្នកដែលទាត់ចូលទីច្រើនបាទកូប៉ាអាមេរិកា top assister ទាត់ចូលទីច្រើនហើយបញ្ជូនបានច្រើនទៀតជាងគេទៀត top ហ្មងបាទអឺកូប៉ាអាមេរិកា pot POTT ស្អីគេទេបាទហើយបើ Lewandowski វិញ Bundesliga top scorer បាទអ្នកទាត់ចូលទីច្រើននៅ Bundesliga European Golden Shoe បាទកីឡាករដែលទាត់ចូលទីច្រើនជាងគេបើប្រៀបធៀបលីកកំពូលទាំង5នៅអឺរ៉ុបបាទ ហើយ Club World Cup Golden Ball បាទឈ្នះពាន Club World Cup Golden Ball Club World Cup មិនសូវជាខ្លាំងអីហ្មងទេបងប្អូនចាញ់ UEFA Champions League ផងគុណភាពនៃការនៃពានរង្វាន់ Club World Cup ហ្នឹងបើប្រៀបធៀបយើងលើសូពាក World Cup ហ្នឹងវាធំឯប៉ុន្តែ យើងមើលប្រទេសដែលមកលេងមើលអន់ជាងក្លឹបនៅអឺរ៉ុបផងបាទក្លឹបខ្លះអន់ជាងនៅអឺរ៉ុបផងមានក្លឹបអាស៊ីក្លឹបអាហ្វ្រិកក្លឹបអូសេអានីក្លឹបនៅអាមេរិកខាងជើងអាមេរិកខាងត្បូងអញ្ចឹងទៅហើយនឹងក្លឹបដែលធ្វើជាម្ចាស់ផ្ទះណាអញ្ចឹងអ្នកខ្លះលើសូអេពានកប់ក្លឹប World Cup ធំណា វាធំឈ្មោះប៉ុន្តែយើងមើលគុណភាពនៃក្លឹបចូលរួមលេងហ្នឹងវាអត់មានធំដូចឈ្មោះទេបាទហើយនឹងស្ថិតិខ្ញុំនិយាយនឹងស្ថិតិបុគ្គលណាបាទស្ថិតិបុគ្គលខ្ញុំនិយាយខាងលើមិញខ្ញុំនិយាយខាងលើមិញសំរិទ្ធគាត់និយាយថាឲ្យមើលស្ថិតិបុគ្គលខ្ញុំមើលស្ថិតិបុគ្គលខ្ញុំនិយាយខាងលើមិញហ្នឹងហើយខ្ញុំនិយាយខាងលើមិញស្ថិតិបុគ្គលហើយបាទអញ្ចឹងអឺសម្រាប់ការប្រៀបធៀបគ្នានេះវាវាលអៀងគ្នាតិចតួចប៉ុន្តែទេតោមនោះរឿងថារដូវកាលមុននេះ មេស៊ីអត់បានជួយបាសេឈ្នះពានអីទេបាទប៉ុន្តែគាត់ជួយធំធំជាមួយជាតិរបស់គាត់ហ្នឹងបាទហើយបើយើងមើលទៅការប៉ះបាល់2525ប៉ះគឺ accurate បាទប៉ះបើបើក្នុងនាមជាខ្សែបំរើគឺគាត់បំពេញតួនាទីបានល្អបាទបំរើនឹងគឺថាប៉ះចំគោលដៅ2525ដងបាទ ហ្នឹងហើយហើយ715ដងសម្រាប់ Lewandowski ដែរអញ្ចឹង Lewandowski លេងពានយូរ៉ូដែរតើនៅពេលដែល Messi កំពុងលេងពានកូប៉ាអាមេរិកាតែ Lewandowski បានឈ្នះពានយូរ៉ូឲ្យប៉ូឡូញទេប៉ុន្តែ Messi ក៏ឈ្នះកូប៉ាអាមេរិកាឲ្យអាសង់ទីនបាទនេះគឺជាអ្វីដែលយើងលើកឡើងយកមកភាគរបស់គ្នាបែបនេះ ហើយចង់និយាយថាពានបាឡុនដនេះទៀតសោត គេសំដៅទៅលើ ការបោះឆ្នោតពី ប្រធានក្រុមជំនឿជាតិនីមួយនីមួយបោះឆ្នោតឲ្យប្រធានក្រុមជំនឿជាតិរបស់ប៉ូឡូនក៏គេបោះឆ្នោតឲ្យ Lewandowski ដែរណាហើយនឹងប្រធានក្រុមក្លឹបនីមួយនីមួយអ្នកកសែតនៅក្នុងពិភពលោកជាពិសេសអ្នកកសែតនៅក្នុងពិភពលោកគឺគាត់មានសម្លេងឆ្នោតម្នាក់មួយសម្លេងដើម្បីជ្រើសរើសយកអឺបាទយកកីឡាករដែលគាត់គាត់ថាត្រឹមត្រូវ ការឈ្នះនឹងពានពានពានបលុនដរហ្នឹងដូច្នេះប្រហែលចំណុចនេះគឺមិនមែនហើយនឹង fan បាទសម្លេងនៃការគ្រប់គ្រងរបស់ fan តែក៏គេយកធំគោលហ្នឹងគ្រូបង្វឹកក្រុមជំនឿជាតិគ្រូបង្វឹកក្រុមអាជីពបោះឆ្នោតឲ្យណាអញ្ចឹង fan វាមានឥទ្ធិពលដែរមិនអត់សោះទេបើយើងមើលពី fan fan Messi ច្រើនជាង fan Lewandowski ហើយណាអាចថា Messi ឈ្នះដោយសារ fan ទៅចុះ អានឹងធ្វើម៉េចបើគេសន្សំហ្វេនបានយើងគិតយើងយើងយើងយើងទៅនិយាយថាម៉េចឥឡូវព្រោះមេស៊ីក៏គាត់មិនដឹងអីដែរហ្វេនរបស់ឆ្នោតឲ្យគាត់ទោះបីគាត់លេងមិនកើតលេងកើតអីក៏ខ្ញុំមិនដឹងដែរតែគាត់ធ្វើម៉េចឲ្យប្រធានក្រុមជំនួយជាតិស្រឡាញ់ធ្វើម៉េចឲ្យប្រធាន គ្រូបង្វឹកក្រុមជំនួយជាតិស្រឡាញ់គាត់ធ្វើម៉េចឲ្យគ្រូនៅក្នុងក្លឹបអាជីពគាត់ស្រឡាញ់គាត់ប្រធានក្រុមក្នុងក្លឹបអាជីពគាត់ស្រឡាញ់គាត់ fan មានគាត់ច្រើនអាហ្នឹងគាត់ខ្លាចតែគាត់លេងអន់យកហ្មងឯងបាទគាត់លេងធ្លាក់ទម្រង់ខ្លាំងហ្មង តែរ៉ូណាល់ដូឆ្នាំនេះយើងឃើញធ្លាក់ខ្លាំងទេអត់មានពិបាកប្រជែងទេបាទរ៉ូណាល់ដូបាទរ៉ូណាល់ដូគាត់មកចូលរួមក្នុងព្រឹត្តិការណ៍ហ្នឹងផងគាត់ដឹងថាគាត់អត់ឈ្នះពេលហ្នឹងរ៉ូណាល់ដូគាត់អត់មកផងអត់មកចូលរួមទេរ៉ូណាល់ដូជំនាញគេមកគ្រប់គ្នាដែរតែរ៉ូណាល់ដូអត់មកទេហើយអ្នកខ្លះរ៉ូណាល់ដូគាត់ថារ៉ូណាល់ដូហ្នឹងចំណែនចំណែនមេស៊ីចំណែនស្អីគាត់បើគាត់ដឹងខ្លួនឯងអត់ឈ្នះហ្នឹងគាត់មកទៅអីមកខាតពេលគាត់នៅវឹកហាត់អីមិនល្អទេមិនតាក់ទងនឹងគាត់ចំណែននេះបាទអញ្ចឹងមេស៊ីបើប្រៀបធៀបជាមួយនឹង ខ្ញុំគិតថាឈ្នះរឿង fan ហ្នឹងហ្មងការឆ្លាញ់ចូលចិត្តបើថាស្ថិតិវាមិនខុសគ្នាឆ្ងាយទេបងប្អូនមើលទៅវាមិនខុសគ្នាឆ្ងាយទេតេតបុគ្គលហ្នឹងបាទវាអត់ខុសគ្នាឆ្ងាយទេ Lewandowski អាចលើជាង Messi បន្តិចផងបាទលើផ្នែកខ្លះទៅមកទៅមកអញ្ចឹងណាប៉ុន្តែដែលឈ្នះគឺឈ្នះទៅលើសម្លេងនៃការគ្រប់គ្រងរបស់ fan ធ្វើម៉េចបើគ្រូជំនឿជាតិក៏នៅតែស្រឡាញ់ Messi ធ្វើម៉េចបើប្រធានក្រុមជំនឿជាតិនៅស្រឡាញ់ Messi ធ្វើម៉េចបើប្រធានក្រុមក្លឹបអាជីពផងគាត់នៅស្រឡាញ់គាត់គេបោះឆ្នោតគាត់ កីឡាករខ្លះនៅក្នុងក្រុមគេស្រឡាញ់គាត់គេបោះឆ្នោតគាត់ហ្នឹងខ្ញុំខ្ញុំយល់ឃើញថាការឈ្នះនេះគឺឈ្នះមកពី fan ទេ fan របស់ Lewandowski តិចជា fan របស់ Messi ហើយថាអូបលុនដនហ្នឹងពៀនហ្នឹងគឺអត់អត់យុទ្ធធរសក្រិតទេ អត់ត្រឹមត្រូវទេខ្ញុំគិតថាមិនមែនទេគឺគ្មានបានផលប្រយោជន៍អីទៅឲ្យពៀន Messi 7ដង8ដងហ្នឹង Messi ឲ្យលុយស្អីឬមួយក៏បានផលចំណេញអីពីការឲ្យពៀនទៅ Messi ទេអត់មានទេបាទខ្ញុំគិតថាអញ្ចឹង បាទខ្ញុំគិតថាអើបើថាលេងបាល់អាហ្នឹងវាអាចលក់ក្របលក់អីខ្ញុំមិនដឹងតែពៀននឹងទៅបានស្អីខ្ញុំខ្ញុំសួរថាបើអ្នកឲ្យបោះឆ្នោតឈ្នះទៅបានអីអត់មានអីត្រូវបានបាទអាគេលោកគេភ្នាល់គ្នាថាកីឡាករណាឈ្នះបលុនដរឆ្នាំហ្នឹងអញ្ចឹងណាអាគេលោកមានការភ្នាល់អីវាមានមានស៊ីសណូកសុកប៉ាន់ពុកលួយក្នុងហ្នឹងខ្ញុំមិនដឹងទេតែខ្ញុំមើលទៅដូចជាវាអត់ មានភាព logic អីតាក់ទងទៅនឹងការមិនប្រក្រតីអីទេខ្ញុំគិតថាការឈ្នះចាញ់គ្នានេះគឺឈ្នះចាញ់ដោយសារសម្លេងអ្នកគ្រប់គ្រង fan voting បាទ fan ហ្នឹងវារួមបញ្ចូលដែលគេយកធ្ងន់ជាងគេយកទៅវិភាគច្រើនជាងគេហ្នឹងគឺគ្រូបង្វឹកជំនឿជាតិធានក្រុមជំនឿជាតិគ្រូបង្វឹកក្រុមអាជីពប្រធានក្រុមក្រុមក្រុមអាជីពកីឡាករក្នុងក្រុមដែលគាត់លេងឲ្យទាំងពីរទាំងជំនឿជាតិទាំងក្លឹបអាជីពធំជាងគេហើយបាទហើយនឹងអ្នកកសែតអ្នកសារព័ត៌មាន journalist journalist around the world sport journalist around the world football journalist around the world មានមានសិទ្ធិដូចបោះឆ្នោតអ្នកមកសម្លេងដែរហ្នឹងបាទបាឡុនដ័រឥឡូវគេកាត់ដាច់ពី FIFA ហើយបងអញ្ចឹងការបោះឆ្នោតឲ្យតែខាងអ្នកកសែតទេតែដល់ក្រុមយុវជាតិគឺបោះឆ្នោតអ្នកកសែតប្រទេសបារាំងទៅនោះខ្ញុំចង់និយាយថាពីមុន FIFA best player the of the year ពីមុនគេចំបាច់ចូលគ្នាអញ្ចឹងណាតែបាឡុនដ័រនេះនិយាយមែនតើទៅកើត មុនអា FIFA Best Player of the Year នឹងផងបាទប្រធានក្រុមជំនួយជាតិក៏មានដែរបាទយើងឃើញ Messi Lewandowski គាត់អរគុណគាត់អរគុណគាត់អរគុណដល់កីឡាករក្នុងក្រុមជំនួយជាតិគាត់ទាំងអស់គ្រូអង្វឹកគ្រូគ្រូអង្វឹកក្រុមជំនួយជាតិគាត់ទាំងអស់និយាយទៅ FIFA Best Player of the Year ពីមុនហ្នឹងយក លំនាំតាម Ballon d'Or ហ្នឹងទេ Ballon d'Or ធ្វើមុនរួចមកហើយ FIFA Best Player of the Year ពីមុនហ្នឹងគឺយកយកទម្រង់លំនាំហ្នឹងតាម បាឡុនដ័រទេណាហើយបាឡុនដ័រឥឡូវគេបែងខ្លួនមកវិញមកតែបាឡុនដ័រវិញហើយ FIFA Best Player Award ហ្នឹងក៏គេនៅតែ FIFA Best Player Award ហ្នឹងទៅបាទគាត់ថាលំនាំភាគច្រើនយកចេញពីបាឡុនដ័រហ្នឹងទេហើយហើយអ្នកកសែតអើពីមុនអ្នកកសែតគីឡូខ្ញុំច្រឡំអ្នកកសែតកាលពី FIFA Best Player របស់យើងគាត់យកជុំវិញពិភពលោកតែឥឡូវអ្នកកសែតគីឡូថាយកនៅបារាំងខ្ញុំអត់ដឹងនេះគីឡូឆ្លក់ប្រហោមិនតែអារឿងប្រធានក្រុមជំនឿជាតិអីនៅតែមានបោះឆ្នោតអីទេអញ្ចឹងរូបមន្តហ្នឹងគឺ FIFA Best Player រយៈគឺពីមុននឹងយកលំនាំតាម FIFA Ballon d'Or អឺតាម Ballon d'Or ឬក៏ពីមុនគេហៅថា FIFA Ballon d'Or ឬក៏ FIFA Best Player of the Year ណាបាទវាបែងចែកគ្នាចឹងពីមុនណាបាទជាសជាតិកីឡាគ្រូបង្វឹកជំនួយជាតិនិងកីឡាករទាំងក្រុមជំនួយជាតិជុំវិញពិភពលោកបាទអត់ទេគេចង់និយាយថាគ្រូបង្វឹកក្រុមជំនួយជាតិរបស់ប្រទេសដែលគាត់លេងឲ្យ របស់ប្រទេសដែលគាត់លេងឲ្យរបស់គាត់លេងឲ្យហ្នឹងហើយដូចជាខ្ញុំកន្លែងខ្លះកន្លែងលោកខ្ញុំភ្លេចខ្ញុំច្រឡក់ប្រហោងអីមិនដឹងទេបាទតែប្រធានក្រុមជំរឿជាតិដែលគាត់លេងឲ្យប្រធានក្រុមជំរឿជាតិនៅក្នុងទ្វីបរបស់គាត់ដែលគាត់លេងឲ្យណាបាទមេស៊ីឈ្នះ2021ក៏ឈ្នះចុះតែគួរផ្ដល់បន្លំណ2020 Lewandowski អញ្ចឹងមកខ្ញុំថាអា2020 វាតាក់ទងទៅនឹងកូវីដគេលុបចោលឥឡូវហ្នឹងវារឿងចេះរឿង Lewandowski គួរតែឈ្នះហើយអា2020 FIFA Ballon អឺ Ballon d'Or ហ្នឹងពីព្រោះពេលហ្នឹងគាត់ពងឡើងខ្លាំងមែនទែនហើយ Messi ពងញ៉ៃញ៉ៃមើលបាសេហើយតែតើ FIFA សម្រាប់ត្រាប់តែ Ballon d'Or ហ្នឹងគេរំសាយចោលគេអត់ធ្វើដោយសារវិបត្តិ COVID អញ្ចឹងណាអញ្ចឹងបានន័យថាគេអ្នក ខ្លះគេអត់ពេញចិត្តអាកន្លែងហ្នឹងគេអត់ពេញចិត្តថាចោះពេល Lewandowski ល្អទៅឆ្នាំ2020ហ្នឹងចាំបាច់បោះឆ្នោតស្អីបើដឹងថា Lewandowski ល្អហើយឲ្យ Lewandowski ហ្មងទៅអាហ្នឹងក៏វាត្រូវដែរអញ្ចឹងណាបាទណាខ្ញុំមានយោបល់តែប៉ុណ្្នឹងរឿង Messi នោះប៉ុន្តែក៏បងប្អូនការយល់ឃើញខុសៗគ្នា